ព្រឹត្តិការណ៍ដែលកើតមានឡើងក្នុងអំឡុងខាងដើមសតវត្សទី4មិនសូវមានឯកសារអ្វីកត់ត្រាទុកនោះទេទោះជាសិលាចារឹកឬឯកសារចិនក៏ដោយរហូតដល់ឆ្នាំ357អាណាចក្រភ្នំត្រូវគ្រប់គ្រងដោយព្រះរាជាមួយអង្គព្រះនាមឆានតាន ដែលចិនឲ្យឈ្មោះថាធានឈូឆានតាន ប្រែថាឥណ្ឌាឈ្មោះឆានតានឆានតាននេះជាឋានន្តរនាមរបស់ពួកឥណ្ឌូស៊ីត ជាពិសេសគឺរបស់ព្រះរាជវង្សកុសណៈដែលប្រហែលជាត្រូវភៀសខ្លួនចេញពីប្រទេសឥណ្ឌាភាគខាងត្បូងដែលខ្លួនធ្លាប់បានកាន់កាប់មួយរយៈពេលដែលព្រះរាជាឥណ្ឌាមួយអង្គព្រះនាមព្រះបាទសមុទ្រគុបតៈទ្រង់វាយលុករំដោះយកតំបន់នោះនៅឆ្នាំ335 375ក្នុងរាជរបស់ព្រះអង្គព្រះបាទឆានតានបានមានទំនាក់ទំនងល្អជាមួយប្រទេសចិនហើយព្រះអង្គបានលើកសួយជាដំរីផ្សាំងទៅថ្វាយអធិរាជចិនថែមទៀតផង។ ឯកសារចិនបានកត់ត្រាទុកផងដែរថាក្នុងចំណោមស្ដេចដែលសោយរាជតតមកពីប្របាទឆានតាន មានស្ដេចមួយព្រះអង្គព្រះនាមកៅដិន ជាព្រាមជាតិឥណ្ឌាដែលពេលមួយនោះមានសម្លេងអាចកំបាំងមួយបានបញ្ជាឲ្យព្រាមនេះទៅសោយរាជនៅអាណាចក្រភ្នំកៅដិនមានសេចក្តីរីករាយយ៉ាងខ្លាំងហើយបានធ្វើដំណើរទៅដល់ស្រុកប៉ានប៉ាននៅខាងត្បូងដែលអ្នកស្រុកនគរភ្នំបាននាំគ្នាទៅជួបហើយស្រស់ស្រួលលើកព្រះអង្គឲ្យឡើងសោយរាជ ឯកសារខ្លះបានបញ្ជាក់ថាក្សត្រអង្គនេះមានព្រះនាមក្នុងរាជថាស្រុតវរ្ម័នដែលគេបានថ្វាយព្រះរហស្សនាមថាអ្នកការពារលទ្ធិវេទក្នុងរជ្ជកាលរបស់ព្រះអង្គសាសនាព្រាហ្មណ៍គណៈឥសូរមានការរីកចម្រើនយ៉ាងខ្លាំងប៉ុន្តែខាងពុទ្ធសាសនាមហាយានវិញក៏នៅមានសាសនិកអ្នកជឿនិងគោរពច្រើនដែររបៀបរបបរៀបចំនយោបាយនឹងខាងសង្គមនៅអាណាចក្រភ្នំត្រូវចម្លងយករូបភាពតាមប្រទេសឥណ្ឌាមិនត្រឹមតែប៉ុណ្ណោះទេ ព្រះអង្គបានទាំងអញ្ជើញពួកព្រាហ្មណ៍យ៉ាងច្រើនពីប្រទេសឥណ្ឌាដោយផ្ដល់កិត្តិយសយ៉ាងខ្ពង់ខ្ពស់ដល់ពួកនេះដើម្បីឲ្យគេជួយរៀបចំកិច្ចការផ្សេងផ្សេងខាងសាសនា ការអប់រំ និងខាងសង្គមថែមទៀតផងក្រោយពីព្រះអង្គចូលទីវង្គតទៅព្រះរាជបុត្ររបស់ព្រះអង្គទ្រង់ឡើងសោយរាជស្នងព្រះអង្គដែលមាននាមក្នុងរាជថាស្រិស្ថាវរ្ម័នព្រះរាជាអង្គនេះបានបញ្ជាឲ្យយកសារការទូតនិងដង្វាយទៅថ្វាយព្រះចៅអធិរាជចិននៃរាជវង្សវិញជាច្រើនលើក គឺនៅគ្រិស្តសករាជ434 435និង438ម្យ៉ាងទៀតដើម្បីរក្សាចំណងមិត្តភាពល្អជាមួយប្រទេសចិននេះព្រះបាទស្រេសថាវរ្ម័នក្នុងឆ្នាំ431 432បានប្រកែកមិនព្រមជួយប្រទេសចម្ប៉ាក្នុងការវាយដណ្ដើមយកខេត្តតុងកឹងរបស់ចិនទេពងសាវតារាជវង្សស៊ីខាងត្បូងនិយាយថាប្រហែល10ឆ្នាំក្រោយការកំណត់431 432 ស្ដេចសោយរាជនៅនគរភ្នំ គឺព្រះបាទជ័យវរ្ម័នដែលមានត្រកូលកៅដិនគឺព្រះបាទកៅដិនជ័យវរ្ម័នគ្រិស្តសករាជ480 514ព្រះអង្គជាមហាក្សត្រនគរភ្នំដែលមានចំណងតាក់ទងការទូតយ៉ាងប្រពៃបំផុតជាមួយនឹងប្រទេសចិនរហូតដល់ព្រះចៅអធិរាជចិនទ្រង់ថ្វាយព្រះឋានន្តរនាមថាមេតបស្នេហាសន្តិភាពភាគខាងត្បូងអធិរាជក្រុងភ្នំ ក្នុងរាជព្រះបាទកៅដិនជ័យវរ្ម័ននេះ មានព្រះភិក្ខុសង្ឃពីរអង្គនៃអាណាចក្រភ្នំគឺព្រះសង្ឃបាលនៅមន្ត្រសេន បាននិមន្តទៅគង់នៅប្រទេសចិនដើម្បីជួយបកប្រែគម្ពីរផ្សេងផ្សេងពីភាសាសំស្ក្រឹតហើយគឺនៅក្នុងរាជព្រះអង្គនេះដែរគឺក្នុងគ្រិស្តសករាជ503ព្រះអង្គទ្រង់បានចាត់ព្រះសង្ឃព្រះនាមនាគសេនឲ្យនាំព្រះពុទ្ធរូបធ្វើអំពីផ្កាថ្មនិងចេតិយធ្វើអំពីភ្លុកនិងវត្ថុផ្សេងផ្សេងទៀតទៅថ្វាយព្រះចៅអធិរាជចិនរាជវង្សសុង។ ដោយសំអាងទៅលើឯកសារចិនដែលចែងពីសេចក្តីរាប់អាន ដែលព្រះចៅអធិរាជចិនមានចំពោះព្រះបាទកៅឌិនជ័យវរ្ម័ននេះ គេអាចសន្មត់ថារជ្ជកាលរបស់ព្រះអង្គជាសម័យរុងរឿងបំផុតនៃប្រវត្តិសាស្ត្រអាណាចក្រនគរភ្នំព្រះអង្គទ្រង់សោយទីវង្គតនៅគ្រិស្តសករាជ514 តាមរាជប្រវេណីក្រោយពីព្រះអង្គកៅដិនជ័យវរ្ម័នសុគតទៅគឺត្រូវរាជទីយាតព្រះនាមគុណវរ្ម័នជាបុត្ររបស់ព្រះរាជអគ្គមហេសីព្រះនាមកុលប្រភាវតីឡើងសោយរាជស្នងព្រះអង្គប៉ុន្តែ នៅឆ្នាំ514នោះដដែលរុទ្រវរ្ម័នជាព្រះជេដ្ឋារបស់គុណវរ្ម័នដែលជាបុត្ររបស់ស្នំម្នាក់បានធ្វើគុតគុណវរ្ម័នជាប្អូនដណ្ដើមយករាជសម្បត្តិសោយព្រះបាទរុទ្រវរ្ម័ននេះ គឺជាស្ដេចចុងក្រោយបង្អស់នៃអាណាចក្រភ្នំព្រះអង្គបានបញ្ជូនរាជទូតជាច្រើនដងនៅចន្លោះគ្រិស្តសករាជ517និង535ទៅកាន់ប្រទេសចិនរាជទូតអាណាចក្រភ្នំម្នាក់ដែលបាននាំសួយជាសត្វរមាសមួយទៅថ្វាយស្ដេចក្រុងចិននៅឆ្នាំ539បានទូលព្រះអង្គថា នៅ ប្រទេសខ្លួនមានប្រកេះឬសក់ព្រះ មួយសរសៃប្រវែង3ម៉ែត្រលុះទ្រង់ជ្រាបដំណឹងនេះហើយ ព្រះចៅអាទ្រាយលៀងវូទីបានបញ្ជាព្រះសង្ឃឈេយុនប៉ាវឲ្យនិមន្តមកអាណាចក្រភ្នំ ដើម្បីនាំយកព្រះកេសនោះទៅប្រទេសចិនបើតាមពងសាវតារាជវង្សលៀងព្រះពុទ្ធសាសនាក្នុងសម័យនោះរុងរឿងណាស់ព្រោះឯកសារនោះបាននិយាយថាមានគណៈបេសកកម្មទូតចិនមួយត្រូវបញ្ជូនមកអាណាចក្រភ្នំនៅចន្លោះគ្រិស្តសករាជ535និង545 ដើម្បីសុំឲ្យអធិរាជអាណាចក្រភ្នំបញ្ជូនទៅប្រទេសចិននៅអ្នកប្រាជ្ញនិងគម្ពីរខាងព្រះពុទ្ធសាសនាគួរកត់សម្គាល់ថាការដែលប្របាទរុទ្រវរ្ម័នឡើងសោយរាជដោយខុសទំនងបែបនេះ បានបណ្ដាលឲ្យអាណាចក្រនគរភ្នំត្រូវវឹកវរចលាចលរហូតដល់ត្រូវរលំរលាយជាស្ថាពរនៅពាក់កណ្ដាលទី2នៃសតវត្សទី6នោះឯង។